កណាសូមអរគុណលោកចាស់គ្រូកណាសំណួរជាបន្តញោមគាត់ឈ្មោះម្នាក់នេះឈ្មោះឯកាអូឯកាឈ្មោះឈ្មោះម្យ៉ាងណាគាត់គាត់ចង់សួរលោកចាស់គ្រូថាខ្ញុំកណាសូមសួរសំណួរដល់គុណម្ចាស់ថាតើហេតុអ្វីបានជា គេ ជួយចិត្តយកផ្កាឈូកមកបូជា ព្រះណាសំគិលលោកចាស់គ្រូអឺ និយាយរងទៅផ្កាអីក៏បានម្លិះក៏បានអីក៏បានស្រេចយើងចង់ទេមែនតែនទៅក៏ប៉ុន្តែអាចមកពីតំណាក់តំណងធัวដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ប្រៀបធៀបសត្វលោកយើងដូចផ្កាឈូកមានច្រើនកន្លែងណាព្រះអង្គឲ្យយកតម្រាប់តាមផ្កាឈូកអឺដូចជា លោសិកៈអីអញ្ចឹងគាត់កោតមកក្រលំបាកអូអត់ដើរបានបាយឆ្អែតអីម្ដងឯងរហូតដល់បានបួសទៅបានពង្អែមឆ្អែតតែម្ដងបរិណិព្វានទៅហើយវិខក៏គិតថាអស្ចារ្យណាស់ហេតុអីនិស័យបានជាព្រះរហន្តហើយលហេមលហាមអញ្ចឹងតែនឹងបាបកម្ម វាមានស្គាល់អរហន្តរហាមអូសមាទោអរហន្តមិនអរហន្តស្អីហ្នឹងហើយហ្នឹងប៉ុន្តែរឿងបច្ច័យឲ្យបានឃើញច្បាស់នៅសច្ចធម៌នេះក៏ដោយសារបុណ្យរបស់លោកផ្សេងហ្នឹងហើយវាចែកដាច់ពីគ្នាហើយបានហើយអានឹងវាអញ្ចឹងទៅចុះក៏ប៉ុន្តែវាគ្មានស្អីដែលរារាំងមិនឲ្យសត្វលោកបាន ប្រសើរទេប្រៀបដូចផ្កាឈូកអញ្ចឹងណា ណាឲ្យតែដើរត្រូវឲ្យតែគិតត្រូវឲ្យតែប្រតិបត្តិត្រូវជីវិតមកបែបណាគឺវាយ៉ាងនោះចុះដូចជាផ្កាខ្លះមិនចាំបាច់រត់ទីល្អទេដូចពិសេសគឺផ្កាឈូកនឹងតែម្ដងណាដុះនៅក្នុងភក់នៅ ក្នុងសម្រាម តែគេចោលចឹងទៅហើយអឺនៅពេលដែលដុះលូតផុតទឹកមកទៅជាផ្កាល្អដោយពណ៌នឹងក្លិនក្លិនក៏ល្អពណ៌ក៏ល្អឃើញទេអត់មានប្រឡាក់អីទិញទួយគឺ ថាដាក់ទឹកទឹកអត់ទាំងជាប់ទៅទៀត បើផ្កាផ្សេងផ្សេងអាចថាជ្រលក់ទឹកទៅជាប់ជាប់ញ៉ាំផ្កាឈូកដាក់ទៅអត់ជាប់ស្អាតហ្មងមិនចឹងចូលអានឹងធម្មជាតិអញ្ចឹងនឹងធ្វើម៉េចធម្មតាតែវត្ថុដែលដោះក្នុងទឹកស្រាប់ហ្នឹងច្រើនវាឈ្នះទឹកអញ្ចឹងវានៅវាចេញពីទឹកហ្នឹងហើយមិនតែឈូកទេសំបីតែផលិតសំបីតែអីហ្នឹងក៏ងាយជាប់ដែរមិនវាឈូកល្អិលជាងគេ អឺហើយឬជាងកាព្រះអង្គប្រៀបធៀបពីស្ថានភាព level កម្រិតកម្រិតរបស់បរិស័ទមាន4បរិស័ទខ្លះហ្នឹងហៅថាអូខេដេតាញូអូខេដេតាញូហ្នឹងគឺស្ដាប់ភ្លាមសម្រាប់គុណធម៌ភ្លាមដូចព្រះសារីបុត្រចឹងអត់មានចាំបាច់ទៅគិតអីយូរគឺថាស្ដាប់ផ្លិត reflect បញ្ញាលោកហ្នឹងឃើញសច្ចធម៌ហ្នឹងហ្មង គណៈស្ដាប់ហ្នឹងអត់ទាំងចន់តន់ជាប់មកគាថាផងបានតែកលាស់គាថាលោកស្ដាប់ទៅឃើញសច្ចធម៌តែម្ដងបុគ្គលបែបហ្នឹងហៅថាអុខៈដេតញ្ញូប្រៀបដូចជាផ្កាឈូកដែលលូតផុតទឹកហើយកម្លាំងពេញបរិបូរហើយប្រៀបធៀបនឹងសត្វលោកមានឥន្ទ្រីចាស់ខ្លាណាឥន្ទ្រីចាស់ខ្លាដោយសិលដោយសមាធិដោយសតិដោយបញ្ញាវិរិយៈនឹងវាចាស់ខ្លា ចាស់ខ្លាដូចផ្កាឈូកដែលវាផុតទឹកមកហើយអញ្ចឹងវាប៉ះនឹងថ្ងៃម្សិលមិញអីប៉ះខ្លាហើយដូចអ្នកនឹងបានសំក្នុងសង្សារវត្តមកជួបពុទ្ធអង្គនេះអង្គនោះប៉ុន្តែវាមិនតាន់ដល់ពេលគណៈព្រះអាទិត្យរះបានតិចចាំងកម្ដៅតែបន្តិចមកលាខ្ញានឹងថ្ងៃហ្នឹងមកហើយការជួខ្លះទៀតมันរីកពីពេលព្រឹកដល់សៀលអីនោះបានណាវិបច្ចតញ្ញោ ហ្នឹងវិបច្ចតញ្ញូហ្នឹងវវស្រៈអបើចង់បានពាក្យហ្នឹងអាប្រកបឲ្យដូចឧបធដតញ្ញូហ្នឹងឧបពេញតួគោជើងខដល់ស្រៈហើយតញោជើងញោស្រអូឧបខដតញ្ញូហើយដល់ទៅវិបច្ចតញ្ញូបុគ្គលទី2គឺវស្រៈបចស្រៈហើយតញោជើងញោស្រអូណាវិបច្ចតញ្ញូហ្នឹង មាននោះហ្នឹងណាណានេះគេវិបច្ចតញ្ញូណាអានចឹងក៏បានវិបច្ចតញ្ញូហ្នឹងវោស្រអិបហើយចជាងចស្រអិតជាងតញយជាងញយស្រអូហើយដល់ទៅអឺ មួយទៀតនោះហៅថានៃយបុគ្គលហ្នឹងនៃយបុគ្គលណូស្រអេយកជើងយកហ្នឹងនៃយបុគ្គលនៃយបុគ្គលបយលអមិញសិនទី2គឺថាបានស្ដាប់ពីពុទ្ធភ្លាមហ្នឹងដោយសារតែស្ដាប់ហ្នឹងអាចសម្រេចទេពីព្រោះអឺចិត្តអាចល្វើល្វាយពេលស្ដាប់ហ្នឹងចឹងដល់ពេលចឹងលោករៀនយកប្រកម្មដ្ឋានអីថែមទៅលោកចូលទៅព្រៃអីចឹងទៅទៅបដិបត្តិអីទៅបានឃើញសច្ចធម៌ខ្លះ 5ឆ្នាំក្រោយមកខ្លះ10ឆ្នាំក្រោយមកខ្លះ12ឆ្នាំក្រោយមកហ្នឹងអឺភាកច្រើនដែលថាចូលបួសមិនយូរប៉ុន្មានក៏ឃើញច្បាស់នៅសច្ចធម៌ហ្នឹងយ៉ាងហោចក៏10ឆ្នាំអីដែរ12ឆ្នាំមិនយូរប៉ុន្មានមិនយូរប៉ុន្មានប៉ុណ្ណឹងនឹងដូចផ្កាឈូខ្លះមិនរីកតាំងពីប៉ះទៅលើព្រះអាទិត្យភ្លាមទេដល់ថ្ងៃអាសៀលអីក្តៅមែនទេហ្នឹងបានបានរីកហើយខ្លះទៀតហ្នឹង វាចាត់ចូលនៅក្នុងនេយបុគ្គល នៅស្រេយោជាងយោមានន័យថាបុគ្គលដែលអាចទូនមានបានដូចយើងអីគ្រប់គ្នាដែលយើងស្ដាប់ទៅយើងមានសទ្ធាជ្រះថ្លាអីចឹងប៉ុន្តែมันมันអាច មានសមត្ថភាពចាក់ធ្លុះនៅសច្ចធម៌នឹងដោយផ្ទាល់បានដោយវានៅក្តោបផុតទឹកបន្តិចមកហើយប៉ុន្តែវានៅដោបចឹងហ្នឹងវាអត់តន់ពេញកម្លាំងណាវានៅតូចចឹងចឹងកម្ដៅមកហ្នឹងវាគ្រាន់តែអបអ៊ុនកម្ដៅឲ្យវារីធំតែអត់លាទេ នឹងដូចយើង គ្រប់គ្នាអីចឹងអ្នកមានសម្មាទិដ្ឋិបើថាមិច្ឆាទិដ្ឋិប្រព្រឹត្តប្រព្រឹត្តហ្នឹងមិនដូចមិនដូចហ្នឹងទេហើយដល់បុគ្គលទី4ហៅថាបតៈបរមៈបុគ្គលណាបតបរមៈបរមបតៈបរមៈបុគ្គលបតបរមបុគ្គលបុគ្គលពិបាកបដៅក្រៃលែងពិបាកណែនាំក្រៃលែងចូលមិនចោះហ្នឹងហើយ អានឹងប្រៀបដូចជាផ្កាឈូកគាត់ប៉ិចមកបន្តិចនៅក្នុងទឹកឥឡូវគឺងាយនឹងគ្រោះថ្នាក់ដោយអណ្ដើកដោយត្រីដោយស្អីស្អីដូចមនុស្សឆាប់ជឿនេះជឿនោះប្រព្រឹត្តប្រព្រឹត្តរាល់ថ្ងៃហ្នឹងគឺហ្នឹងហើយហ្នឹងហើយហើយហើយហេតុអីបានយើងគេអត់តោះចិត្តថា អាយមិនក៏មិនយល់អីសោះនិយាយនោះនិយាយថាដូចព្រះអាទិត្យរះមកពេញកម្លាំងមិនក៏ដោយបើវានៅបាតបឹងឡើយវានៅក្នុងទឹកជ្រៅហើយអញ្ចឹងទឹក វាបាំងអាស្លឹកឈូកពីលើផងអីផងហើយវាមានជំរឿហើយនៅក្រោមនោះគ្នា ចាប់ពលឺព្រះអាទិត្យនោះអត់បានទេចង់ចង់ប្រពុតមកផ្ទាល់មិនក៏អត់ទេហើយយើងជាតែខឹងហើយជាងកាលឈួតឈួតជជែកគ្នា ឈួតឈួតជឿឆោតឆោតជឿឈួតឈួតហើយមកឈួត មិនបើធាតឈួតនៅក្នុងគាត់នោះចេញមកមានធាតជាអីវាអាទិដ្ឋិហ្នឹងវាអញ្ចឹងហើយពពុទ្ធនិយាយពាក្យឈួតនេះមិនមែនដោយចិត្តមើងងាយទេណាញាតិញោមអឺដែលថាងទិដ្ឋិហ្នឹងកាលណាមានទិដ្ឋិជឿខុសហ្នឹងហៅថាឈួតក្នុងអរិយវិន័យក៏ប៉ុន្តែមិនមែនព្រះអង្គនិយាយដោយមើងងាយសត្វលោកដោយបតីករណាដោយដូចដូចឃើញមនុស្សសង្គ្រោះអត់កើតអញ្ចឹងណាពេលដែលមានចិត្តធัวនេះ គាត់មានចិត្តមិនអាណិតអាណិតនិយាយហ្នឹងមិនមែននិយាយដូចយើងជេរអាឈួតមីឈួតមិនមែនអញ្ចឹងទេកាលណាបុគ្គលដែលមានទឹកថែខុសហ្នឹងចាត់ទុកថាជាឈួត នៅក្នុងអរិយវិន័យព្រោះមិនដឹងសេចក្តីវងវេកនៃពលលប់គិតវាអត់ត្រូវបើយើងស្ដាប់មិនស្រួលថាម៉េចឯងស្អីបណ្ឌិតស្អីមកថាគេឈួតអីថាទីមកគិតខ្លួនឯងទៅឈួតដូចជាដឹងឯងបើជាមានន័យថាគិតត្រូវតែគិតខុស ថាទៅខ្លួនឯងវាល្មិចប៉ុន្តែគាត់មិនមានទិដ្ឋិហ្នឹងបានពេលណាគិតដូចដូចណាមួយវាគ្មានទាំងពេលបានលឺអាធัวហ្នឹងផងហ្នឹងហើយហើយបើថាឃើញមកផ្លិតផ្លេត ដូចថាវាចាំងនឹងទឹកអីព្រះអាទិត្យចាំងមកផ្លេតផ្លេតផ្លេតផ្លេតហ្នឹងតែវាអត់ក្តៅអីបន្តិចទេជាទឹកវាក្រាស់នោះទឹកឡើងមកសតួងអីចឹងទៅព្រះអាទិត្យមិនធ្វើឲ្យក្តៅដល់បាន ហ្នឹងវាទល់តែលូតផុតមកបានទោះបីជាមិនរីកក៏វាអាចអប់អ៊ុនដែរណាធ្វើឲ្យមាន ការរីកចឹងទៅស្អែកឡើងទៅបានអាចរីកចឹងវានៅ គ្រោះថ្នាក់ច្រើនណាមុំតលូតផុតមកត្រីអណ្ដើកវាស៊ីហ្នឹងហើយហ្នឹងហើយហ្នឹងហើយអូនណាខ្លាំងតិចទៅ មានន័យថាអ្នកដែលដឹកនាំយើងខុសដូចត្រីហើយអណ្ដើកចឹង បន្តិចមកខំច្បិចបន្តិចចង់ចង់លូតតិចអាកន្លែងលូតហ្នឹងហាក់ដូចជាការយល់ត្រូវបន្តិចបន្តិចមកហ្នឹងហ្នឹងដល់ពេលគេដឹកនាំជឿគេទៀតដូចត្រីវាមកខំច្បិចទៅបាត់ទៀតហ្នឹងហ្នឹងហ្នឹងហ្នឹងអញ្ចឹងឯងហើយយើងទៅខឹងមិនបើខ្លួនគាត់គាត់មិនมันមានអីសម្រាប់ខ្លួនគាត់សត្វលោកយើងបើយើងគិតពិចារណាមែនទែនទៅវាអត់មាននរណាចង់ឲ្យខ្លួនឯងខុសទេ វាអត់មាននរណាចង់ឲ្យខ្លួនឯងកំសត់ដើរតួជាជាអ្នកខុសជាអ្នកអាក្រក់អត់ទេជាចង់តែល្អប៉ុន្តែធ្វើម៉េចឲ្យគ្នា បានកម្ដៅធัวនឹងទៅដល់បើបើបើត្រីហិណ្ឌើកនៅចិត្តជាងព្រះអាទិត្យមែនទេហើយត្រីហិណ្ឌើកនៅចិត្តព្រះអាទិត្យអឺចិត្តជាងព្រះអាទិត្យព្រះអាទិត្យនៅឆ្ងាយចាំងទៅពលឺមកអត់ដល់ទៀតហ្នឹងហើយអញ្ចឹងវាត្រូវចិត្តឃើញទេវាត្រូវ ក៏ស្រ័យតាក់ទងគ្នាទល់តែយើងខំលូតឲ្យផុតមកតាមពិតអ្នកដែលគួរអាណិតគឺមនុស្សយល់ខុសហ្នឹងហើយដែលក្នុងអទុតិយអាខិតវិនិយសោតហ្នឹងព្រះសរិបុត្រលោកថាមនុស្សដែលគួរឲ្យអាណិតជាងគេបំផុតគឺមនុស្សយល់ខុសហើយប្រព្រឹត្តអាក្រក់កាន់តែអាក្រក់ក្នុងចិត្តព្រះអរិយបុគ្គលកាន់តែអាណិតឃើញដូចឃើញមនុស្សកំពុងទៅទៅចាប់ដៃចឹងទៅចាប់ដៃចឹងស្មានថាហ្នឹងវាល្អហ្នឹងហើយហើយមនុស្សដែលមិនគួរអាណិតគឺមនុស្សល្អព្រមមិនដែលចេះអាណិតមនុស្សល្អទេ យើងយើងចេះស្រឡាញ់តែមនុស្សល្អទេមនុស្សយើងបើបើស្រឡាញ់វិញមានន័យថាជួនកាលស្រឡាញ់តែមនុស្សល្អទេទូទៅមិនទាំងអស់ទេយើងចង់ឲ្យតែមនុស្សល្អយើងខឹងមនុស្សណាធ្វើអាក្រក់អីចឹងណាហ្នឹងហើយប៉ុន្តែបើព្រះរាជបុគ្គលលោកអត់ដែរអាណិតមនុស្សល្អទេអត់អត់អាណិតតែគ្រាន់តែអនុមោទនីថាអឺត្រូវហើយអញ្ចឹងណាលោកអត់បានខ្វល់បារម្ភជាមួយនឹងមនុស្សល្អឥឡូវយើងមើលមើលទឹកចិត្តឪពុកម្ដាយដឹងណា ដែលគាត់ពិបាកចិត្តមែនទេហ្នឹងគឺមើលកូនអាក្រក់ហ្នឹងតែហ្មងគាត់ពិបាកចិត្តណាពិបាកចិត្តមកជួបយើងឯងគាត់ទឹកភ្នែកកូនវិញចេះវិញចុះហ្នឹងកូនមិនបាច់តែអាក្រក់គាត់បីឈឺឬកណាទៅព្រីស្បិនហ្នឹងញោមម្នាក់គាត់មកនិយាយរឿងកូនគាត់វាឈឺអីចឹងទៅនិយាយទៅស្រក់ទឹកភ្នែកសួរថាដែលគាត់ខ្វល់ហ្នឹងខ្វល់មនុស្សត្រឹមត្រូវឬក៏ខ្វល់ជាមួយមនុស្សមានបញ្ហាកូនគាត់ហ្នឹងឃើញអាហ្នឹងបើយើងយល់ពីទឹកចិត្តឪពុកម្ដាយហ្នឹង អញ្ចឹងយើងចាប់ផ្ដើមយល់តិចតិចថាតើព្រះអរិយបុគ្គលមានព្រះសម្មាសម្ពុទ្ធជាដើមតើព្រះអង្គករុណាមែនទែនចំពោះនរណាករណាមែនទែនចំពោះមនុស្សដើរខុសហ្នឹងឯងអត់ព្រះអង្គអត់មានជេរអត់មានប្រមាថអីគេរកតែវិធីសាស្ត្រធ្វើម៉េចឲ្យឲ្យបានខ្លះមកឃើញអញ្ចឹងបានឲ្យតែមានមនុស្សមានអាសមត្ថភាពក្នុងការចាប់យកសច្ចធម៌នឹងតិចព្រះអង្គមុនទៅប្រហែលយកទៅទៅដែរដូចអ្នកលេងសម័យដូចអ្នកលេងសម័យព្រះទេវតាហ្នឹងហើយអឺ ដូចដូចឧទាហរណ៍ថាឥឡូវដូចទៅប្រុសជាមពូកាជីវកចឹងនៅស៊ីលមួកនឹងអស់50ឆ្នាំជាងមានណាអើពើអីហើយហើយនៅព្រៃកន្លែងព្រៃអាចគេទៅទៀតហើយប្រពុតទៅទៅសឹងហ្នឹងមកយប់ទៀតហ្នឹងក៏ដាល់វាលប្រពុតទៅឲ្យតែមានឱកាសនិយាយគ្នាបាន ចុះអ្នកដែលយល់ហើយ ព្រះអង្គប្រឡែងឲ្យដូចយើងចិញ្ចឹមកូនបានធំឲ្យកូនចេះរស់ស៊ីខ្លួនឯងប្រឡែងឃើញទេអញ្ចឹងកូនណាដែលមិនតន់ដឹងហ្នឹងហើយដែលយើងខ្វល់ហ៎ខ្វល់ជាមួយកូនដែលមិនតន់ដឹងហ្នឹងហ្នឹងចឹងណាក៏ទៅព្រោះអ្នកគ្រូប្រៀបធៀបនឹងផ្កាឈូកមិញណាមានន័យមែនតើយិត្តញោមចាត់ទុកដូចជាបតៈបរមបុគ្គលបុគ្គលដែលស្ដើងមែនតើណាត្រីតបាក់រាល់ថ្ងៃយិត្តញោម ខេងឡាមូនក្រោយពីធ្វើកិច្ចគោរពមកសួរថា តើព្រះអភិធម្ម មាន តាំងពីមុនព្រះពុទ្ធត្រាស់ដឹង ឬក្រោយព្រះពុទ្ធត្រាស់ដឹង មុននឹងយើង ដឹងថាមានមុនឬក្រោយយើងទល់តែយើងដឹងថាស្អីជាអភិធម្មហើយស្អីជាពពុទ្ធអញ្ចឹងណា អភិធម្មគឺជាសភាវៈនៃធម្មជាតិដែល មាន ពិតណាមាននៅក្នុងលោកក៏មានក្រៅលោកក៏មាន មាន នៅ ក្នុងលោកហ្នឹងគឺបរមត្ថ3ចិត្តជាតិសករូប ក្រៅលោក គឺនិព្វានអញ្ចឹងនៅក្នុងរូបហ្នឹងមានអីខ្លះដែល ជាទូអភិធម្មហ្នឹងណាដូចជា ដីទឹកភ្លើងខ្យល់ណានិយាយទៅដល់លក្ខណៈដីដីមិនមែនផែន ដីដែលយើងមើលអញ្ចឹងទេដល់បរមត្តអភិធម្មហ្នឹងគឺសភាវៈរឹងឬក៏ទន់ដែលអាចប៉ះទង្គិចបាននឹងមានជាប្រចាំទេមានភ្លើងធាតក្តៅនិងធាតត្រជាក់មិនភ្លើងឆេះហ្នឹងទេតួអភិធម្មនិយាយនោះគឺសំដៅទៅដល់ ធាតុក្តៅហើយនិងធាតុត្រជាក់មានជាធម្មតាទេថាមានអឺតឹងរឹងកម្រើកញ័រតឹង កម្រើកញ័រនឹងភាពតឹងភាពកម្រើកភាពញ័រហ្នឹងមានទេមានសភាពហូរលំហូរជា liquid មាន លក្ខណៈហូរឬក៏កកខន់ហ្នឹងមានទេ ថាមានជាប្រចាំអញ្ចឹងហើយរបស់ទាំង4ហ្នឹងខាងក្រៅក៏មានក្នុងកាយសัตว์ក៏មានក្នុងបុគ្គលពាលក៏មានក្នុងបណ្ឌិតក៏មានក្នុងមនុស្សក៏មានក្នុងសัตว์ក៏មានឃើញទេជាធម្មតាប៉ុន្តែមិនក៏ហៅវាថាអភិធម្មដែលហៅថាអភិធម្មពីព្រោះសភាវៈមាន ពិតជាធម្មតាក៏ពិតមែនក៏ប៉ុន្តែ កាលណាវារួមផ្សំទៅជារបស់ទៅជាវត្ថុនេះវត្ថុនោះ វាបំលែងជារូបភាពសត្វលោកយើង មើលអត់ឃើញអានោះមើលអត់ឃើញមើលអត់ឃើញដីមែនទែនមើលអត់ឃើញភ្លើងមែនទែនមើលអត់ឃើញទឹកមែនទែនវាឃើញតែនេះ នោះឃើញមាសឃើញពេជ្រឃើញឡានឃើញម៉ូតូអឺឃើញមនុស្សឃើញសត្វអញ្ចឹងទៅក៏បង្កើតការស្អប់ការស្រឡាញ់ការជាប់ជំពាក់ណា ដល់ជាប់ជាពាក់អត់មានជាប់ជាពាក់នឹងដីទឹកភ្លើងខ្យល់ហើយជាប់ជាពាក់នឹងមនុស្សដូចយើងស្រឡាញ់មនុស្សស្រីម្នាក់ចោះឧទាហរណ៍ស្រឡាញ់គេបាត់មុខម្បានណាឧទាហរណ៍ទៅក្នុងក្នុងស្រីនឹងមានអីដែលយើង ទៅប៉ះបាននឹងប៉ះអីប៉ះស្រីឬក៏ប៉ះធាតុដីឃើញទេចឹងក្នុងលោកនឹងវាអត់មានអ្នកណា ដឹងថាប៉ះធាតុដីទេដឹងតែប៉ះស្រីបានវាជាប្រកាន់ហួងហែងហ្នឹងឃើញទេ នឹងដល់ទៅបុគ្គលម្នាក់ហែកស្រីនឹងចេញមកឃើញតែដីតែប៉ះហ្នឹងតួបញ្ញាហ្នឹងឃើញច្បាស់ត្រឹមដីចុះរៀងក្តៅតិចតិចឬក៏សាច់គេតិចតិចក្តៅក្តៅហ្នឹងស្អីគេអាហ្នឹងក៏មិនមែនសាច់ស្រីទេគឺធាតក្តៅនឹងសភាវៈមែនតែនអញ្ចឹងដល់តួបញ្ញាมันបើកចេញបានណាអញ្ចឹងมันចង់ក្រោយអស់ស្អប់អស់ស្រឡាញ់មានតែកិរិយាហ្នឹងគឺឃើញទៅដល់តួអភិធម្មមែនតែន តែយើងរហងៃវា វាមើលអាធិធនឹងអត់ឃើញប៉ះអាធិធនឹងអត់បាន ដោយបញ្ញាទេប៉ះដោយការប្រកាន់នឹងចឹងហើយចុះតួពុទ្ធនឹងស្អីដែរតួពុទ្ធៈនឹងនិយាយបានពីរយ៉ាងមួយដោយ ពុទ្ធពុទ្ធៈមែនតែនមួយពុទ្ធដោយសន្មតពុទ្ធដោយសន្មតគឺ ហៅទៅលើបុគ្គលម្នាក់ឈ្មោះព្រះសិទ្ធត្ថហ្នឹងមិនមិនមានទេមានប៉ុន្តែសន្មត់ថាបុគ្គលហ្នឹងជាពុទ្ធដោយសារអីបានឃើញច្បាស់នៅសច្ចធម៌ហ្នឹងហើយអឺប៉ុន្តែតួពុទ្ធៈដោយបរមត្តនោះ គឺតួបញ្ញាតែម្យ៉ាង ទូបញ្ញាតែមួយយ៉ាងមើលអត់ឃើញទេទូបញ្ញាដែលឃើញច្បាស់នៅសច្ចធម៌ដែលយើងមើលឃើញនឹងមើលឃើញដោយសន្មតទេព្រោះអ្វីដែលយើងមើលឃើញជាវណ្ណរូបនឹងធម្មតាហ្នឹងឃើញទេហ្នឹងហើយប្រពុតនឹងកើតពេលណា កើតពេល បញ្ញាឃើញច្បាស់សច្ចធម៌ដែលមានស្រាប់នឹងឯងឃើញទេចុះបើប្រពុតអត់មានមានទេអភិធម្មនឹងថាមើលមានទេ ថាទៅបើយើងដឹងថាអភិធម្មនឹងស្អីហើយឧទាហរណ៍ដូចចិត្តឃើញហៅថាចក្ខុវិញ្ញាណអាហ្នឹងឯងអភិធម្មប៉ុន្តែយើងវាមិនដែលដឹងថាចិត្តឃើញវាដឹងតែអញឃើញមិនជាឆ្លោះគ្នាហ្នឹងហ្នឹងគណៈលឺគឺចិត្តលឺសោតវិញ្ញាណហ្នឹងឯងអភិធម្មចូលលឺនឹងលឺរហូតមិនអញ្ចឹងហ៎ ហ្នឹងហើយតែយើងដឹងមិនមែនជាអភិធម្មជាសភាវៈពិតហ្នឹងគឺដឹងថាអញអ្នកលឺដោយការប្រកាន់ហើយតួអញហ្នឹងហែកទៅអញហ្នឹងស្អីគេទៀតក៏មិនមែនអញមែនទេមានតែការប្រកាន់អង់គ្លេសថា it is just the idea វាត្រឹមតែជាគំនិតទេតែមែនទេវាអត់មានអញលឺគឺចិត្តលឺឃើញទេនឹងចឹងចឹងសិក្សាបរមត្តហ្នឹងទៅយល់ហើយដូច ដូចអញ្ចឹងដូចយើងឧទាហរណ៍ថាដូចក្អមហេងដីឥដ្ឋណាកើតមុនអញ្ចឹងណាក្អមធ្វើវិដីហើយយើងសួរថាក្អមហេងដីណាកើតមុន Ha ha ha.